អញនោះអាចារ្យធំប្រតិកម្មក្រោយឃើញអ្នកលក់អនឡាញម្នាក់តែងតួបុរាណមើលមិនសមភ្នែកនៅលើបណ្ដាញសង្គម Facebook របស់អាចារ្យធំនគររាជបានបង្ហោះសារបង្ហាញការប្រតិកម្មក្រោយឃើញអ្នកលក់អនឡាញល្បីឈ្មោះម្នាក់គឺស្រីកាបានបង្ហោះរូបភាព តែងតួស្លៀកឈុតបុរាណដែលមានភាពសិចស៊ីបញ្ចេញ សម្រស់ដើមទ្រូងត្រលុកត្រលុនមើលទៅហាក់ដូចជាមិនសូវសមភ្នែក។ ក្នុងនោះអាចារ្យធំបានសរសេរបង្ហោះនៅលើគណនី Facebook Page ដោយរៀបរាប់ទៅកាន់អ្នកលក់អនឡាញរូបនោះថាអរុនសុស្ដី ទេវតាចេញដោះមិនដឹងហោះទៅណាចុះទៅឋានណាទេតែបើឃើញនៅឋានដីអីជួយយកទេវតាទៅដាក់វត្តភ្នំផងកុំអោយច្រឡំជាមួយទេវតាពិតប្រកបដែលល្អ ក្រោយឃើញបែបនេះងាកទៅមហាជនអ្នកលេងបណ្ដាញសង្គមវិញក៏កំពុងផ្ទុះការចែករំលែកនិងបញ្ចេញមតិវែកញែកខ្លាំងជំវិញរូបភាពរបស់អ្នកលក់អនឡាញរូបនេះបន្តបន្ទាប់ផងដែរ។